ស៊ីដាមាសបងអើយអូនយំរឿងអ្វីបានជាយំយំយប់យំថ្ងៃអូនលែងរីករាយខុសផ្លាច់ធម្មតាស៊ីដាមាសបងអើយ យំទៅណា អូនខ្មៅស្រងដូចនិលដែលរញ្ជនាអូនយំកាលណា អងសំផោហើយថ្លៃបើបែជាជ្រៀងសែនពីរកក្រៃ ស្រងព្រមព្រៃអ្នកផងនោះស្នាឬមួយស្រីយំប្រចង់បាច់ម៉ែបានជាពើស្នេហ៍យំលេងខ្មាស់អ្វីស៊ីដាមាសបងអើយ បានទេថ្លៃឬស្រីយំខ្លាចបងមិនប៉ែតីរូបបងនឹងលេងឲ្យគប់ចិនតា បានជាជ្រៀងសាទីរស់ក្រៃទាំងស្រស់ប្រំប្រៃអ្នកផងលួចស្នារើមួយស្រីយំព្រោះចង់បាច់ម៉ែបានជាពឹសស្នេហ៍យំលេង ខ្មាស់អ្វីស៊ីដាមាសបងអើយ ប់បានទេថ្លៃឬស្រីយំខ្លាចបងមិនប៉ែតីរូបបងនឹងលៃឲ្យគប់ចិនដា